បន្ទុកតោះជាមួយនឹងគ្រប់រឿងអីទាំងអស់អាហ្នឹងវាថាលើយើងរំលឹកគ្នារឿយរឿយទៅសតិនឹងបានទទួលការរំលឹករឿយរឿយទៅនឹកឃើញហ្នឹងមានពធัวជាសរណៈទៅវាញ៉ាំងឲ្យសតិហ្នឹងនឹកឃើញកុំឲ្យយើងចេះតែកើតទុកបន្ទុះតោះទៅជាមួយនឹងរឿងអ្វីអ្វីហ្នឹងថានេះធ្វើអញ្ចេះនោះធ្វើអញ្ចោះ នឹងឯងនៅក្នុងផ្ទះនឹងក៏មានរឿងតោះនៅក្នុងផ្ទះមកតាមផ្លូវក៏មានរឿងតោះនៅក្នុងផ្លូវនៅឯណាក៏ចិត្តតែមានរឿងតោះប៉ុន្តែដល់យើងនឹកឃើញថាអ្វីអ្វីទាំងអស់នោះវាមិនមែនចេះតែមកបង្ខំឲ្យយើងកើតទុកបទុះតោះនឹងឯណាកាលណាបើយើងធ្វើទុកក្នុងចិត្តត្រូវគ្មានអ្វីដែលមិនមែនជាសេចក្តីពិតទេឃើញទេតែកាលណាធ្លាក់ចូលទៅដល់កន្លែងហ្នឹងគឺថាឲ្យតែបានរឿយរឿយទាំងច្បាស់ឡើងច្បាស់ឡើងហ្នឹងឯង ទទួលសេចក្តីសក់ខ្សែមក្នុងចិត្តក្នុងប្រតិគុណចាស់ហើយតែធ្លាក់ចូលទៅក្នុងចំណុចដែលថា វាអត់មានអ្វីដែលមិនមែនជាការពិតទេអ្វីអ្វីហ្នឹងត្រឹមត្រូវយុត្តិធម៌មានហេតុមានផលហើយយើងក៏មិនចង់ឲ្យជីវិតរបស់យើងអត់មានការពិតដែរហ្នឹងហើយវាត្រូវតែថា មានការពិតហ្នឹងបានយើងសោកចិត្តហើយដល់ទៅអ្នកសិការៈ ធ្វើទុកក្នុងចិត្តត្រឹមត្រូវគឺថាវាអត់មានអ្វីដែលមិនមែនជាការពិតក្នុងโลกនេះហើយអ្វីដែលជាការពិតនឹងនាំឲ្យសុខចិត្តនាំឲ្យមានសេចក្តីស្ងប់នឹងឯងចឹងកាលណាបើបានជាអារម្មណ៍នឹងឯងរឹងប៉ឹងទៅគឺវិបស្សនាញាណនឹងបានជាឧបការៈញ៉ាំងប្រយោជន៍ពុះពុះរហូតដល់ទៅលោកកតរៈធัวនឹងឯងចឹង ដោយសារការដែលបានរាក់ចូលទៅកំណត់ការពិតនឹងហើយសក់ចិត្តអត់មានអ្វីដែលដែលមិនមែនជាការពិតប៉ុណ្ណាគឺការដែលវឹកហាត់អប់រំតែកថាហ្នឹងវាធ្វើឲ្យធ្លាក់ចុះទៅដោយដោយអត់ចាំបាច់គិតថាវាពិតយ៉ាងម៉េចជឿណាតែបើដល់វាធ្លាក់ចុះទៅគឺថាការពិតហ្នឹងវាឲ្យសក់ចិត្តចឹងហ្មងហ្នឹងហើយ សភាពនៃការពិតហ្នឹងគឺមានការយល់ដឹងហើយស្រេចគ្រាន់តែថានៅពេលសតិកើតឡើងគឺថាការពិតហ្នឹងគឺប្រកាសឲ្យសុខចិត្តនឹងអញ្ចឹងតែហ្មងហ្នឹងហើយអត់មានគិតអីយ៉ាងម៉េចទៅទៀតទេពីព្រោះយល់ហើយចេះដឹងហើយហ្នឹងហើយដោយអំណាចនៃតបឋានអប់រំវិបស្សនាហ្នឹងព្រោះអ្វីអ្វីវាសត្វតែមានបច្ច័យឲ្យកើតឡើងណាហ្នឹងឯងវាមិនដែលកើតឯងឯងទេ ហើយបច្ច័យហ្នឹងវាមិនមែនយើងវាមិនមែនអ្នករតីហើយអ្វីដែលកើតពីបច្ច័យហ្នឹងគឺមិនមែនជាអ្វីដែលអាក្រក់សម្រាប់យើងមានអាក្រក់មានល្អផ្សេងអីទៅមិនមែនទេទេរឿងអាក្រក់ល្អហ្នឹងឯងដែលវាចិត្តដំណំឲ្យស្រឡាញ់ស្អប់ហ្នឹងក៏ប៉ុន្តែអ្វីអ្វីទាំងអស់ហ្នឹងវាស្ថិតនៅក្នុងជាអារម្មណ៍នៃប្រកម្មដ្ឋានឲ្យកើតបាននៅបញ្ញាដូចគ្នាគ្រប់ការពិតទាំងអស់ដែលអាស្រ័យបច្ច័យកើតឡើងនឹង មិនចំពោះតែថាអ្វីដែលធ្លាប់ឲ្យពេញចិត្តអ្វីដែលធ្លាប់ឲ្យតោះចិត្តទេតែឥឡូវហ្នឹងគឺថាអ្វីអ្វីហ្នឹងវាស្មើគ្នាដែលនាំឲ្យកើតបញ្ញាតែម្យ៉ាងនឹងឯងបានវាទៅ ជាមជ្ឈមបដិបទាហ្នឹងហ្នឹងឯងចឹងគឺថាការពិតនឹងតលតែមានសតិប្បដ្ឋានអប់រំទៅគឺតែសតិកើតឡើងធ្លាក់ចូលផ្លប់ទៅក្នុងក្តីពិតនឹងអត់មានជាជាការដែលយើងត្រូវគិត ការពិតនឹងវាយ៉ាងម៉េចដើម្បីឲ្យសុខចិត្តទេគឺការពិតនឹងវាប្រកាសឡើងឲ្យសុខចិត្តចឹងមកហ្នឹងហើយបានត្រឹមតែយើងនិយាយថាវាអត់មានអ្វីដែលមិនមែនការពិតតែប៉ុណ្្នឹងឯងហ្នឹងហើយហើយនឹងថាឲ្យអ្នកស្ដាប់ទូទៅឲ្យមកយល់ដោយសារពាក្យតែប៉ុណ្្នឹងគឺអត់បានទេប៉ុន្តែដល់ទៅយល់គឺនិយាយតែប៉ុណ្្នឹងឯងមាននិយាយអីច្រើនទៀតវាអត់មានអ្វីដែលមិនមែនការពិតស្ដាប់បានដូចគ្នាហើយចឹង គ្រាន់តែថាត្រូវសំដែង ត្រូវអธิบายត្រូវបញ្យលអីវែងឆ្ងាយទៅតែដល់ទៅពេលដែលណាយល់ដឹងពីការពិតនឹងហើយគឺវាមានបញ្ញាវាមានញាណៈនឹងដឹងការពិតនឹងអ្វីអ្វីទាំងអស់នឹងហើយការពិតនឹងហើយជាអារម្មណ៍នាំឲ្យសុខចិត្តណាការពិតនឹងឯងដែលនាំឲ្យបានជាព្រះអរិយបុគ្គលណានឹងឯងចឹង ហើយការពិតមានក្នុងលោកអញ្ចឹងមើលមើលតែយើងអត់បានដឹងទេណាដោយសារតែយើងបានមករៀនធัวទេហ្នឹងហើយបើយើងអត់បានជួបពធัวទេយើងនៅតែប្រភេទថារੂតែរបស់ឲ្យចទីពេញចិត្តហើយបន្ទុះតោះស្អប់ចង់គេចមិនឲ្យជួបមុខឬក៏កើតទុកយំស្រែកសັບគ្រប់ទាំងអស់ខឹងសម្បាអីអីចឹងតែដល់តែយើងបានមកជួបពធัวកន្លែងនឹងឯងដែលហៅថាតិមៈណា គ្រប់គ្រងទូនមាននៅអិនទ្រីនឹងឯងចឹងក្នុងការដែលឃើញឮធំភ្លិនដឹងរត់របស់ពៈដឹងរឿងហ្នឹងគឺកម្មយកនៅរសនៃសច្ចៈនឹងឯងដែលប្រសើរលើអស់រសទាំងពួងសច្ចង្ហវេសាភុតរੰងរក្សាដល់ឃើញទេហើយសច្ចៈរសនេះណារហូតដល់ទៅព្រះនិព្វានចឹងក្នុងគម្ពីរសំដែងសច្ចង្ហវេហ្នឹងណារហូតដល់ទៅព្រះនិព្វាន ទាំងព្រះនិព្វានហ្នឹងក៏ជាសច្ចៈរស់នឹងដែរទាំងព្រោះណាហ្នឹងហើយហើយមួយទៀតខតាសនៈជាដកស្ដេចបក្សីពោធិសត្វពោលថាសេចក្តីសែនផ្សាន មាននៅលើខ្នងទឹកណា លើខ្នងទឹកនោះមានសត្រូវកើតហើយព្រោះភ្លើងឆេះត្រង់ពាក់កណ្ដាលនៃទឹក ក្នុងថ្ងៃនេះទីអាស្រ័យនៅនៃយើងលើដើមឈើមិនមានទេអ្នកទាំងឡាយចូលទៅកាន់ទិសឲ្យទៀតចុះព្រោះថ្ងៃនេះទឹកដែលជាទីពឹងបានកើតភ័យដល់យើងទាំងឡាយហើយប៉ុន្តែគឺអ្នកករាជហ្នឹងគេខឹងគេក៏គេសំដែងរឹតឲ្យភ្លើងឆេះដើមឈើហ្នឹងព្រោះដើមឈើហ្នឹងវាមានមេឃធ្លាក់ទៅក្នុងទឹកហ្នឹង គេខឹងថាពួកបាក់សីទាំងអស់ហ្នឹងវាជួអាចដាក់កន្លែងយើងហើយបាក់សីទាំងអស់ហ្នឹងគឺយកទឹកនឹងឯងជាទីពឹងការពារភ្លើងឆេះព្រៃអីហ្នឹងកុំឲ្យវារៀលមកដល់ដល់ឥឡូវភ្លើងកើតឡើងលើខ្នងទឹកហ្នឹងអញ្ចឹងព្រះពុរិស័ទហ្នឹងក៏ប្រាប់ឲ្យបស័យទាំងអស់ហ្នឹងហើចេញទៅ ស្រីខ្លះអត់ព្រមទៅតាមទៀតអញងុយដេកយប់ឲ្យទៅណាទេឆេះស្លាប់ទៅហ្នឹងឯងប្រហែលជាយើងអីហ្នឹងឯងអត់ព្រមហើទៅតាមអវាទរបស់បាក់សីហ្នឹងណាអញ្ចឹងបានផុតហើយតាមក្រោយនេះហ្នឹងឯងឥឡូវយើងស្ដាប់អវាទព្រះអង្គទៅកុំឲ្យវាខក ខ្លួនស្លាប់ដូចជាបាក់សីមួយចំនួនដែលអត់ព្រមហើរចេញពីដើមឈើហ្នឹងហ្នឹងហើយព្រះអង្គទ្រង់សម្ដែងពជាដកហ្នឹងព្រះអង្គមានណាអូវាទដល់ភិក្ខុគឺថាមិនមានអ្នកណារស់នៅ បានសុខរហូតជាមួយនឹងអ្វីអ្វីក្នុងលោកនេះទេវិខោនឹងលោកចាំវិសាទៅលោកមានសេចក្តីលំបាកណាភ្លើងឆេះសេនាសនៈហ្នឹង ប៉ុន្តែបានស្ដាប់វិជាដកនឹងទៅសម្រាប់សោតាបត្តផលចឹងចាំភាសា3ខែអត់ទាន់បានសម្រាប់អីទេប៉ុន្តែវាមានរឿងមកទូលព្រះអង្គត្រង់ដែលភ្លើងឆេះសេនាសនៈហ្នឹងបានបានប្ររពរឿងនឹងឯងមកស្ដាប់ពធัวទៅ ទៅជាឃើញតែភព3ហ្នឹងដូចសេនាសនៈដែលធ្លូវភ្លើងឆេះអញ្ចឹងហ្នឹងឯងដូច្នេះគឺវាជារឿងដែលត្រូវចេញអំពីភពហ្នឹង ព្រោះផ្លូវគឺសតបដ្ឋានហ្នឹងជាផ្លូវចេញហ្នឹងមានតែតើដោយការកំណត់ដឹងនៅនាមរូបហ្នឹងការដែលចេញហ្នឹងគឺរលត់សេចក្តីត្រេកអរនឹងឯងចឹងមិនមែនជាការចេញដោយអ្វីដតីទៅនោះទេ មនុស្សយើងរស់នៅពឹងពាក់អាស្រ័យនឹងបញ្ចខណ្ឌដូចជាវស័យអាស្រ័យទឹកចឹងណា ហ្នឹងហើយយើងអាស្រ័យនឹងបញ្ញកម្មដោយតណ្ហានិងដោយទិដ្ឋិវាតែលើកយកតណ្ហានិងទិដ្ឋិនឹងមកទៀតហ្នឹងហើយបានឈ្មោះថាអាស្រ័យនឹងធម្មតាធម្មតាដោយប្រខៃណាស្របអីព្រះអង្គប្រើប្រាស់វិច័យ4មែនតែព្រះអង្គអត់មានទិដ្ឋិនិស័យនិងតណ្ហានិស័យណាអាស្រ័យនឹងបញ្ញកម្មនឹងទេព្រះអង្គកាត់ផ្ដាច់ការចាប់ជំពាក់និងភារៈ ប្រកាន់ហួងហែកនឹងហើយព្រះអង្គដាក់ចុះហើយអត់មានទុកកង្វល់អីទៅក្នុងខណ្ឌនឹងដែលមានជារៀបជាតិធិមរណៈការបែកធ្លាយអីទៅនោះទេហ្នឹងហើយភ័យបានកើតអំពីទីពឹងភ័យគឺជារៀបជាតិធិមរណៈជាដើមហ្នឹងដូច្នោះទៅបណ្ឌិតលះបង់សេចក្តីត្រេកអរក្នុងភពចេញអំពីភពហ្នឹងតាមផ្លូវគឺសតិប្បដ្ឋាន4កណាហ្នឹងហើយ ហើយមួយទៀតលេខ33ចឹងមិញ32នេះសវណ្ណហង្សជាដកឯដក58ទំព័រ60ចឹងព្រះបរមសាស្តាទ្រង់ត្រាស់ថាទ្របណាដែលបកុលបានមកហើយ គួរត្រេកអរដោយទ្របនោះព្រោះថាសេចក្តីលោភហួសប្រមាណវាអាក្រក់ដោយពិតដូចនាងព្រាមណីដែលបានសាបសូន្យចាក់មាសព្រោះចាប់ស្ដាច់ហង្ស ដើម្បីបោចយកស្លាបមាសនោះដូច្នោះឯងហ្នឹងឯងរឿងហ្នឹងយើងធ្លាប់ឃើញក្នុងសភៅផ្សេងផ្សេងហ្នឹងដែលលោកអ្នកសរសេរហ្នឹងគឺស្រង់យកពីពជាដកហ្នឹងទៅចឹងគណាពីព្រោះសវណ្ណហង្សហ្នឹងគឺព្រះបរមពោធិសត្វចឹងគណាដែលចេះតែមេត្តាអនុគ្រោះដល់ព្រាមណីមកជំរុះស្លាបមាស ហើយមួយមួយហ្នឹងវាជាមាសដែលអាចលក់ដូរបានទ្រព្យសម្បត្តិនឹងអញ្ចឹងប៉ុន្តែដល់ទៅលោបលន់មកចាប់បោចយកទៅវាមិនមែនជាមាសអីគ្រប់រោមគ្រប់ស្លាបអីទាំងអស់នឹងឯណាដល់អញ្ចឹងវាទៅជាបាត់បង់នៅទ្រព្យសម្បត្តិទាំងអស់នឹងហ្នឹងហើយដូច្នេះគឺព្រះអង្គទ្រង់សម្ដែង ឲ្យឃើញទុកទោសនៃលោភៈហ្នឹងចឹងដែលចង់បានអ្វីអ្វីក្នុងលោកនេះវាបែរទៅជាលហេមលហាមទៅដោយសារតែការចង់បានហ្នឹងពីព្រោះអីពីព្រោះលោភៈហ្នឹងវាមិនឆ្អែតដូចជាសមុទ្រមិនឆ្អែតនឹងទឹកដែលហូរចូលអញ្ចឹងហើយយើងសង្ឃឹមអីដូចជាភ្លើងដែលមិនឆ្អែតនឹងអស់ នឹងឯងម្ល៉េះហើយវាទៅជាក្រដោយសារតែលោភៈហ្នឹងហ្នឹងឯងបើថាមោមមចិត្តតែខំប្រឹងរត់ទទួលទាន ទៅដល់លោភលន់មែនទែនទៅទៅណាចូលកាស៊ីណូអីចឹងទៅណាហ្នឹងហើយហើយលោភលន់មែនទែនទៅប្រព្រឹត្ត ការបៀតបៀនអ្នកតន្ត្រីហ្នឹងណាចង់មានឆាប់អីអីចឹងក៏ជួញដូរគ្រឿងញៀនអីអីទៅថាបានចំណេញច្រើនអីអីចឹងណាហ្នឹងហើយសូម្បីដឹងថាតោកហ្នឹងត្រូវសម្លាប់វាអីអីហ្នឹងក៏វាចេះតែបថុយទៅចេះតែបថុយទៅធ្លាប់បានម្ដងពីរដងអីចឹងទៅក៏ញៀនញាមចឹងអាហ្នឹងរឿងលោភៈហ្នឹងវា ប្រព្រឹត្តទៅជាទុកជាទោសហើយប៉ះពេទៅលើបាបកម្មផ្សេងផ្សេងច្រើនណាស់ព្រោះណាវិសាអំពើដែលប្រព្រឹត្តនឹងមិនគិតដល់អ្នកដទៃហ្នឹងណាដល់អញ្ចឹងដោយការចូលកាស៊ីណូអីអីចឹងក៏អស់ប្រាក់ទៅជ័យគេអីអីចឹងពាក់គេលក់ណា ហ្នឹងណាស្រែចម្ការលក់ផ្ទះអីអីចឹងទៅអាហ្នឹងគឺវាប្រព្រឹត្តទៅហេមហាមចឹងហើយលោភៈយ៉ាងទៀតដោយកម្មមេសុមិឆាចាអីចឹងវាមានបានខ្សែផ្សោយអីណាដោយសារតែអត់បាន